nửa câu nó nghĩa một mơ rồi nật kia nó lộc ơi គ្នាគាត់ថាគាត់អាយុខ្លី ទេឃើញគ្នាប្រាប់ថាប៉ុនគ្នាវាតិចនៅយាយគាត់ហៅម៉ែចូលមកឲ្យគាត់ចូលមកយាយចូលមកគាត់ចង់កាន់ដៃយាយឯងចូលមកយាយគាត់ចង់កាន់ដៃយាយឲ្យយាយចូលមកចិត្តមកឲ្យម៉ែគាត់ចូលមកចិត្តមក អាសាធ្វើបន់ទៅឲ្យគ្នាទៅគាត់ស្លាប់គ្រោះថ្នាក់ចរាចរណ៍ដល់គាត់ហៅទៀននំនំយកធូបពីដៃទេមកមកគ្នាបានណាទេអើយ ហ្នឹងហ្នឹងនេះក៏ចូលប្រពន្ធគាត់ក៏ចូលប្រពន្ធគាត់ហ្មងកម្មពីគ្នាអាសាធ្វើបនឲ្យគ្នាទៅនេះក៏ចូលប្រពន្ធគាត់ដែរ ព្រះគាត់ថាគាត់អត់ខុសអីទេ តែវាជីវិតគ្នាវាត្រូវអស់ថាជីវិតវាត្រូវអស់ហើយប៉ុនវាអស់វាស្រឡាញ់ពុនកូនវា ប់ថាគ្នាស្រឡាញ់ប្រពន្ធគ្នាអញ្ចឹងណាជួយនិយាយមើលទៅគេជួយនិយាយអូគ្នាថាគ្នាទៅឯកាណា ហ្នឹងកុំកុំនេះស្គាល់មុខអ្នកធ្វើបាបអូននឹងអត់បងធ្វើបាបកូនអត់ខ្ញុំមិនឃើញទេខ្ញុំឃើញគេគ្នាគេច្រើនជិះម៉ូតូមកច្រើនច្រើនអូនមានស្គាល់មុខម្នាក់អត់អូនមានស្គាល់មុខខ្លះអត់ហើយអូនឯងមានធ្វើអីឲ្យគេស្អប់អត់បានគេធ្វើបាបអូនហ្នឹង ខ្ញុំអត់ដែរទៅយកអត់ឡើងទេខ្ញុំមិនខ្លួនឯងទៅខ្ញុំមិនខ្លួនឯងទៅតាមគាត់ហ្នឹងអូ đồ đây hai hai con hai ấy tầm luôn một con mà ao dương lên chứ mà con đây con lên cho tụi mày bị à à thầm đang ơi nuột cái này phép nuột cái này chữ co chữ cái chia បែបដួលនឹងបែបត្រូវ នឹងមកពីកូនឯងអត់មាននិស័យជាមួយពុនឯងទៀតកាត់ចិត្តទៅកូនអ្នកគ្រូដឹងទទួលស្គាល់ទទួលស្គាល់ថ្ងៃថ្ងៃឯងស្លាប់នឹងក៏ឯងចង់បខំមកដើម្បី បានជួបប្រពន្ធដែរនិយាយវាប្រាប់ថាវាជីផ្លូវកាត់ដើម្បីឆាប់បាន ជួបប្រពន្ធកូនវា ទាជួយលងលោមគ្នាណាកុំឲ្យគ្នាវល់វល់ពេកគេមកគេមកឈោឈោពីមុខខ្ញុំខ្ញុំជិះតោកិច្ចជិះកិច្ចជិះកិច្ចគេឃើញគេគេទៀតគេខ្ញុំឈោក្នុងកោកទេណាជីមកខ្លួនឯងណា នឹងបែបផ្លូវល្ងិតគេទាញយកដល់គេអានឹងស្រួលបែបផ្លូវល្ងិតគេទាញយកវានោះវាប្រាប់ថាគេទាញគេថាទាញទៅគុំកគីហ្មងមិញមែនអអូអានឹងខ្លាចតែខាងងឹតគេយកគេនោះផ្លូវល្ងឹតហ្នឹងព្រោះឫសាយកូនយាយហ្នឹងវាគ្រោះក្បត់ក្បាលណោះអូមែន កន្លែងគុំកាគីហ្នឹងហ៎អូអូគេយកវាមកហ្នឹងគាត់ថាកន្លែងគុំកាគីហ្នឹងកាចគេចាំយកវាហ្នឹងអឺ គ្នាយល់ថា ផ្លូវអង្ឹតហ្នឹងគេយកវាម៉ាំយកខ្ញុំទៅហើយម៉ាំយកខ្ញុំទៅហើយហេតុអីហេតុអីហេតុអីមកបែកពីខ្ញុំវាឪពុកទៅទីតម្លៃខ្ញុំពុកអូចង់ឲ្យឪពុកអត់ទីអានឹងវាឆ្លាញ់ពុន វាវាសឹកចិត្តចូលពុនវា ណាធា គ្នាសុំកម្មាទោសធាថាការនៅរស់ធ្វើមកប្រពុកវាអញ្ចឹងវាសុំទោសចឹងបានគេឲ្យយើងនៅរស់ហ្នឹងធ្វើប៉ុនណាកូន អេហោសីម៉ាអីពាក់ការពារទៅព្រោះផ្លូវលងិតកាចណាអានេះរាសីវាដាក់ដល់អញ្ចឹងទៅគេចាំយកវាកន្លែងគុំតគីហ្នឹងហ៎ ថាចេះជាតិនេះគូនឯងអភ័ព្វហើយចឹងសូមឲ្យជាតិក្រោយឲ្យបានល្អទៅធាវាប្រាប់ធំវាថាវាខូចយើងផឹកអូ អីប្រាប់ថាចេះសូមជាតិក្រោយគុណបានល្អកុំឲ្យអាភ័ព្វអាយុខ្លីដូចជាតិនឹងទៀតអូទីទីឯងមិនចង់និយាយអីអីចង់និយាយមកអូននិយាយទៅតាន់មានឱកាសនោះ ai con còn ai con mới bia ai ai cũng ai về chú cũng ai con á ở đây thế lấy ở này nó thì ở cột há rồi nó thì ở việc hẹp mấy nhở thì ở chỗ mắt chặt thế nó cái trong gì một thì cái này xong to hơn rồi thì vậy một cái này thế thì នេះក៏ចូលប្រពន្ធគាត់ណាព្រលឹងខ្មោចប្តីម៉ូនចូលប្រពន្ធគាត់ទេនិយាយមកគ្នាទេគ្នាអស់ចិត្តទេគ្នាវល់វល់ណានិយាយថាដើមកគីហ្នឹង មាន មានពពួកខ្មោចព្រាយវិសាចោះវាថាយកវាកន្លែងដើមកគីហ្នឹងគេយកឯងហ៎អូយកពីរនាក់អូនៅវាប្រាប់វាឃើញពពួកផ្លូវលងឹតអូពេលផោងទៅគេយកទៅហ្មងអូចុះណែអត់មានសុំគេហ៎ về tròn bà lần vì ô và cái do tài diêm cho nó kê đắng Oh. មកលើអត់អីទេអូនស្រាប់នៅគ្រូហ่าអូនឯងកាត់ចិត្តទៅ ធ្វើម៉េចអូនឯងវាមាន កម្មពីមួយពួកអស់នឹងដែរអញ្ចឹងអូនឯងខំទទួលយកប៉ុនដែលឪពុកម្ដាយអមោទនីឲ្យអូនឯងទៅណា ហើយបើអាចគួរតែយកអីទៅសែនលែងដើមកគីនឹងតិចទៅថាដឹងហើយសែនឲ្យគេទៅថាកុំមកពាក់ព័ន្ធមួយកូនយើងទៀតអ្ហា អូគេយកខ្ញុំមកវិញគេយកខ្ញុំមកវិញគេយកខ្ញុំមកវិញអើចុះណៃមិនសុំគេហើយសុំគេផ្លូវល្ងិតហ្នឹងហើយគេមិនព្រមទេគេមិនព្រមទេធ្វើមកគេយ៉ាងម៉េចយ៉ាងម៉េចធ្វើមកមិនបានឲ្យយកទៅផ្ទះបានមកផ្ទះបានឥឡូវអណៃមានពាក្យពេចអីចង់និយាយជាមួយគ្រួសារប្រាប់អើកូនទៅ ណោះគាត់ចង់ឲ្យយើង ធ្វើបុណ្យទៅដល់គាត់ណោះគាត់ឯងចង់និយាយមួយម៉ែទៀតនិយាយណោះដាក់បាក់លោកហ្នឹងដាក់ទិសបុណ្យហ្នឹងឯងតាអូនេះគេទាមន់កន្លែងដែលគេយកវា នៅកន្លែងគុលកគីឥឡូវ anak nama om ចុះកលាកលាដែរឡៃនឹងនៅណាចឹងគេយកព្រលឹងឯងនៅកន្លែងដើមកគីហ្នឹងអូអូ ថាកន្លែងដើមកគីហ្នឹងវាចងព្រលឹងអានេះឲ្យវាយធ្វើបាបព្រលឹងអាហ្នឹងគេយករសារកូនយើងវារសេកដែរហើយវាគ្នាប៉ុនវាតិចអូឯតែញ៉ាំការគេហ្នឹងអស់តែ4កំប៉ុងទេអ្ហាអាហ្នឹងគេយកពេលហ្នឹងគេចាំយកវាហ្នឹង này này này ê mau này mà ra tao khỏi thì sấy này nè mà tao khỏi này có sấy gì nó còn phép à Lại này kia vô ấu nó để vô việc đó slap bọc à, này này ở đây kia ao đặt món này xây kia xong cả má tôi kia ថាដល់លែងបានគេសែនឲ្យតែអត់លែងទេគេអត់សែនទេអស់លោកដែលមកយកពលឹងគេនេះឥឡូវវាត្រូវការឲ្យកន្លែងដើមកគីហ្នឹងវាក្លៀនវាក្លៀនស៊ីសរបស់ឆ្ងាញ់ឆ្ងាញ់កន្លែងដើមកគីហ្នឹងមានគេនៅធំណាហើយពលឹងកាចកាចចាំយកឲ្យដល់ទៅធ្វើឲ្យទៅបានដាក់ឲ្យទៅឲ្យ នោះចង់ទៅនៅជាមួយម៉ែខ្ញុំខំតិចខ្ញុំខំតិចខ្ញុំខំតិចហើយយកបាជំនួយគេឲ្យយកព្រលឹងទៅផ្ទះឡើងវិញកូនឯងទៅសែនសុំទៅហើយថាកុំកុំធ្វើបាប្អូនខ្ញុំទៀតដោះលែងព្រលឹងប្អូនខ្ញុំឲ្យបានទៅផ្ទះហើយពេលអ្នកផ្ទះធ្វើបនទៅឲ្យបានដល់ទៅហើយបើគ្នាមានការខុសឆ្គងអីកុំប្រកែប្រកាន់ចាប់ទុកថាហោសកម្មឲ្យគ្នាទំនឹងទៅកូនឯងសែនទៅកន្លែងដើមកគីហ្នឹង ឥឡូវគេវាយឲ្យមិនខ្លះពេលគេចាប់ពលឹងឲ្យបាននេះវាយក្បាលអូវាយកោកន្លែងនេះខ្ញុំត្រូវនឹងគេវាយខ្លួនវ៉ាកន្លែងឲ្យគ្រោះថ្នាក់ចរាចរណ៍ហ្នឹងហ៎គេចងឲ្យជាប់ដើមអីដើមពុកីដើមពុកីដើមអូលោកឲ្យលោក ហើយថ្ងៃហ្នឹងឯងផឹកវាយអស់ប្រហែលកំប៉ុងគ្នាផឹកអស់4កំប៉ុងហើយថ្ងៃហ្នឹងឯងនិយាយអាការពិតឯងជិះលឿនអត់អានឹងដូចថាជីវិតវាវាត្រូវអស់ហ្មងគេចាំយកវាកន្លែងដើមកគីហ្នឹងហ្មងផ្លូវល្ងិតហ្នឹង ជាគ្នាវាអស់បុណ្យខ្ញុំហងគេដែរជានិយាយយោថាគ្នាកាត់ចិត្តទៅតែចឹងពលឹងគ្នាវិញណាវ៉ាឡើយឯចូលប្រពន្ធឯងនេះអូនឯងឯពងចូលឥឡូវនេះចូលប្រពន្ធឯងអើប្រាប់ប្រពន្ធឯងចេញទៅទៀតមកនោះនិយាយដល់ឯងនាំគាត់មកនេះមកយ៉ាងមកចុះ មែនគ្នាធ្វើបាបទេគ្នានឹកពុនវាគ្នាប្រៀបធំយាយនោះមកចិត្តកូនទីមកអត់មានឱកាសអ្នកម្ដាយ ថាអេមិននិយាយទៅបានអាយុវែងទេនិយាយថាកូនទៅបានសោកកូនឯងទៅបានសោកទៅចូលកូនវាគ្នាអស់អាយុប៉ុណ្ណឹងនៅនេះស្អីទៀតបើកូនណាស់សុំព្រលើកូនទៅវិញអូមកវិញដែរខ្ញុំដេកអោប៉ាមួយយោបានដេកអោប៉ាមួយយោម៉ែមិនដឹងខ្ញុំហ่า ទៅធ្វើម៉េចយើងវាមានកម្មពីថាជាតិក្រោយឲ្យកូនបានល្អកុំអាយុខ្លី ដូចជាតិនេះទៀតហើយម៉ែហោសកម្មឲ្យកូនបើកូនមានខុសឆ្គងហើយម៉ែហោសកម្មឲ្យកូនទៅចោះណប៉ាហៅកូនអោបអោបកូនអញ្ចឹង អានឹងមានន័យថាព្រលឹងគ្នាលារហូតហើយ គាត់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវលងឹតយកគាត់ទៅដែរហ្នឹងនៅកន្លែងដើមកគីហ្នឹងណ៎ចង់ផ្ដាំអីទៀតអូណ៎ទៀតចង់និយាយមកទៀតចង់និយាយមកអីនិយាយជូតជូតស្បោគ្នាតិចនេះចូលមាត់ប្រពន្ធវាលើអូនឡើយចង់ផ្ដាំអីទៅឲ្យក្មេងឯទៀតមើលនិយាយអ្ហ៎ បានធ្វើមកទៀតខ្ញុំទទួលបានទីណាប៉ាអូនឯងជូនអ្វីឲ្យប៉ាប៉ាគឺឲ្យហត់តាតែគ្នាពេលតែគ្នា បានតិចគេទៅដើមចាំធ្វើឲ្យបន្តបន្តទៀតរីទៅសុំឲ្យបានសុំកូនគ្មានបាយណាកូនគ្មានបាយគេវាយគេមិនឲ្យស៊ីទេគេអត់ឲ្យស៊ីទេជួបវាតែគ្នាវាកម្មក្រាស់គ្នាប្រាប់មិញអត់លឺទេ គេចងគាត់បាយមុខទៅក្បូងជាប់ផ្លូវនេះគាត់ប្រាប់នេះង់បានបាជ្រូកឲ្យមន់លើគេសែនហើយចាំឲ្យបើកលេងលេងបាយហើយចាំហើយឥឡូវអញ្ចឹងឥឡូវឯងចង់ប្រាប់អីទៅប្រពន្ធឯងតើឯងចូលប្រពន្ធឯងអូនឥឡូវ ផ្ដាំអីទៅប្រពន្ធឯងចាំពេលឯងចេញវិញចាំនៅគ្រូប្រាប់ពូនឯងថែមទៀតឲ្យអត់អីទេអូខ្ញុំមានលុយដល់5 6 6ខ្ញុំទិញបាយញ៉ាំប្រពន្ធខ្ញុំធ្វើម៉េចបើកូនឯងអស់និស័យនឹងគ្នាហើយខ្ញុំ ហើយចឹងឥឡូវច្បាស់ថាថ្ងៃឲ្យស្លាប់ណាស់ឲ្យផឹកតែ4កំប៉ុងអីចឹងហ៎អូឯងដឹងដែរអ្ហ៎ហើយដឹងថាពួកនឹងគេចាំយកដែរអ្ហ៎គ្នាថាគ្នាខំកិច្ចដែរដែរឥឡូវពេលគេយកព្រលឹងឯងនៅកន្លែង ដើមកគីហ្នឹងគេវាយកន្លែងណាខ្លះគេវាយកអឺហើយកន្លែងណាទៀតអូ អូអ្នកគ្រូមើលឃើញមៀតខ្មៅធំធំណានៅកន្លែងដើមកគីហ្នឹងហើយចាំយកមនុស្សទៅទៀតចាំមើលណារាសីដាក់ជីកាត់នឹងទៀតវាយកទៀតនិយាយទៅវាយកពលឹងច្រើនអូអាហ្នឹងដល់ហូអ្នកណាប៉កែគេទៅធ្វើកាច់អីនិយាយហ្នឹងថាម៉េចឥឡូវនេះចេះអត់អីទេឥឡូវចាំអ្នកគ្រូអឺ ជួយនិយាយមួយពួកគាត់ឲ្យហើយឥឡូវអណៃសុំកម្មាទោពួកគាត់ទៅថាបើយើងមានកម្មពៀនឹងគ្នាពីមុនមកសូមឲ្យអស់លោកអហោសកម្មឲ្យខ្ញុំទៅហើយខ្ញុំស្លាប់ទៅហើយកុំនៅ តាមចងកម្មពៀធ្វើបាបព្រលឹងខ្ញុំទៀតអីហើយហើយខ្លួនឯងមានពេលយកអីទៅសែនឲ្យគេកន្លែងហ្នឹងដើម្បីបញ្ចប់ជាលើកចុងក្រោយទៅទៅសែនឲ្យគេសែនណាសែនឲ្យគេទៅមិញថាឥឡូវគេចង់បានស្អីកន្លែងហ្នឹងអឺចាំគេថា គេចង់បានស្រាថ្នាំហើយនឹងទឹក ស្រាថ្នាំទឹកហើយនឹងក្បាលជ្រូកឲ្យមន់ហ៎ហើយចឹងពេលហើយជួយហ៎ព្រោះនេះគ្នាចូលប្រពន្ធគ្នា ដល់ចឹងពុតអឺមនុស្សឯងនិយាយចាហ្នឹងហើយអឺតែតែតែអ្នកទីនេះផ្ទះគេឲ្យខ្ញុំចូលទេជំនាងផ្ទះឯងអត់ឲ្យចូល អើវើឯងពួកនឹងនាំឯងមកដែរដល់អញ្ចឹងគេមានឲ្យចូលណាវើឃើញអត់ថៃបានវាតាមឯងរហូតចឹងឃើញអត់ពលឹងគ្នាស្លាប់ទៅហើយនៅ ពួកនឹងធ្វើបាបទៀតតែហ្នឹងវាកម្មវាដែរ វាកម្មវាជាប់ជាពាក់មួយគេនៅកន្លែងដើមកគីនោះដឹងអត់បើវាអត់កម្មមែនអាហ្នឹងមកយកបានស្រួលស្រួលទេយកសែនឲ្យគេទៅឥឡូវមកគេឲ្យដាក់ឲ្យគេថ្ងៃណាសួរវាមើលសួរវាថាដាក់សែនឲ្យថ្ងៃណាពួកអស់ហ្នឹងអឺគេប្រាប់ថ្ងៃសៅរ៍គេឲ្យគេលេងកុំឲ្យធ្វើបាបគ្នាទៀត ថ្ងៃសៅរ៍នឹងព្រឹកហើយថ្ងៃអូគេដាក់ព្រឹកព្រឹកមកអូក៏ដោយថាដាក់ខ្សែនៅគេថ្ងៃសៅរ៍ម៉ោង8ព្រឹកអូឲ្យឲ្យដាក់ខូវិញឲ្យដាក់ខែអត់អីឲ្យដាក់ខាឲ្យដាក់ឲ្យត្រឹមត្រូវឥឡូវឥឡូវចូលមកនិយាយមកយើងមក ហើយឈប់ធ្វើបាបគេបើគេដាក់ឲ្យគ្រួសារគេដាក់ឲ្យពួកអ្នកឯងឈប់ធ្វើបាបគេទៀតហ៎ហើយឡើយនិយាយមកយើងនិយាយមកយើងពួកអស់លោកនៅកន្លែងដើមកគីណាអឺครับណែសុបនេះហ៎ឲ្យតែដាក់ឲ្យខ្ញុំហើយពេលគេដាក់ទៅអស់លោកនឹងឈប់ធ្វើបាបព្រលឹងនឹងទៀតអត់ខ្ញុំឈប់ធ្វើបាបដាក់ក្បាលជូកមាត់ហើយស្អីទៀតស្រាថ្នាំអូគេចង់បានស្រាថ្នាំទឹកដាក់ គេអត់ស្អាតតែសន្យាសន្យាជប់ធ្វើបាបគេអត់ជប់ធ្វើបាបព្រលឹងអាសុភ័ណ្ឌនេះខ្ញុំនឹងដោះលែងថ្ងៃសៅរ៍យកទៅហើយអត់ដោះលែងអើយតាអត់កាន់ឲ្យខ្ញុំមានការគេសេចក្ដីខ្ញុំសេចក្ដីដល់ខ្ញុំខ្ញុំដោះលែងឲ្យវាទៅផ្ទះឲ្យដោះលែងដល់លែងយកវាបែងមកយកតែយកវាវាគិតដែរវាគិតអត់ផុតមើលអាហ្នឹងអ្នកដើមគីគេប្រាប់ទៀងវាមក ទីណាចារវ៉ាន់និយាយដែរហោកហើយលេងព្រលឹងអាវ៉ាន់ហ្នឹងអាមួយក្រោយកិច្ចផត់អញងាប់ដែរអាហ្នឹងអាមួយហ្នឹងអាមួយហ្នឹងងាប់ដែរអូនិយាយទៅដើរយកគេងាប់ហើយងាប់ដែរបានយក3នាក់ហើយទី2នាក់គ្រូយក3នាក់ហើយហ្នឹងខ្ញុំយក3នាក់យក3នាក់3នាក់ហើយហើយទៅទៅយកគេធ្វើអីហើយទី2ទី1ទី2ងាប់អ្នកទី3អត់ងាប់ទេអូវាសន្លប់10ថ្ងៃអឺ10ថ្ងៃហ្នឹងដែរមែន យកគេលោកមុនស្លាប់3ស្លាប់មែនងាប់ហើយអានឹងអត់ជីវិតទេអានឹងដុកឡើយអានឹងដុកឡើយថ្ងៃធំម៉ោង12ណោយកវាឥឡូវបានដុកបានហើយគេយកឡើងគេចូលកន្លែងចូលយកវាឲ្យទៀនណាយកវាឲ្យងាប់វាស្អីវាស្អីវាអញ្ចឹងមកឥឡូវយើងអូអត់អីទេបងខណ្ឌច័ន្ទសផលអរគុណទឹកចិត្តបងណាអត់អីទេបង អូយទៅយកគេធ្វើអីទៀតអាណិតគេគេបែកបាក់ពីគ្រួសារគេកុំធ្វើអញ្ចឹងហើយចឹងបងអូនមែនអីកន្លែងហ្នឹងគេយកអានោះធ្លាប់ស្លាប់មែនអីស្លាប់មែនងាប់អូមែនអី អូយដើរទៅយកគេចឹងបាបណាលោកម្ចាស់អើយសួរបែបធាចេះបែបមកពីអត់មានឯណាសែនអីឲ្យពួកហ្នឹងបានពួកហ្នឹងចេះកោដើរយកគេអូលោកទៅប្រោះព្រំដែរតែខ្ញុំនៅក្នុងហ្នឹងអូទៅមិនតិចអត់ផត់នៅតែឥឡូវដើរចាំយកតទៀតអូយអាណិតគេទៅលោកអើយ អឺចៃអូទៅយកវាមកឥឡូវវាមកឥឡូវដើមកគៀមានគេនៅច្រើនណាស់និយាយការពិតនេះអស់លោកដែលចូលមកនេះអឺដល់វាទៀត3នាក់ហឹមអាមុន2អាមុន2អាក្រោយនេះមួយទៀតអាមុនដំបូងទី1ចាំមិនចេះទាញគេទៅតែកន្លែងដើមកគីនឹងច្រើនគ្នានេះអាយុ35ហឹម អូខ្ញុំយកគ្រុំខ្ទង់សាមអូវាយកអាយុ30 30ជាងអាមួយក្រោយនោះអូយលោកហើយលោកអាហ្នឹងអាហ្នឹងបើបើមើលថាដាក់ខ្លាំងពុំវាគ្រីអានោះជាប់អានោះវាបានខ្លួនកូនចែកខ្ញុំខ្លួនឯអាហ្នឹងក៏លក់ដែរអូ ឥឡូវចេះឥឡូវស្ដាប់អ្នកគ្រូទៅអ្នកគ្រូណូគឺគាត់ប្រាប់ងាប់ហើយចូលទៅយកគេនេះឥឡូវគេបែកពីពុនកូនគេអាណិតគេអត់អូអូចាំមិនវិជ័យយកមនុស្សខ្ញុំមិនយើងនឹងដែរ

នេះអ្នកនៅដើមកគីនឹងគេប្រាប់ថាគេក៏អត់ចង់យកមនុស្សដែរតែគេវាអត់មានអ្នកធ្វើបន់ឧទ្ទិសឲ្យគេហើយពលឹងគេនៅជាប់ចម្ពាក់ដល់យកមនុស្សចឹងជើងកបអានឹងឡែងជើងកបចឹងណាស់ដល់កន្លែងកគីនឹងឲ្យប្រយ័ត្នប្រយែងនោះ អ្នកហ្នឹងអ្នកនៅដើមកគីដែលយកកូននេះឯងនេះគេប្រាប់ថាគេក្រដែរប្រពន្ធកូនគេអត់មានលុយធ្វើបន់ឲ្យគេគេដើរទៅផ្ទះគេគេដើរទៅផ្ទះគេអូខ្ញុំស្រីគេធ្វើបាបគេវាយគេដំគេអើយមិនឲ្យលុយចាយទេខ្ញុំមកត្រឹមតែឈរមើលកូនពីកន្លែងហ្នឹងទេឥឡូវឈប់ឈប់ឈប់អីគេទៀតទៅយកខ្សែនេះតាមលុយ គេទៀតទេឥឡូវនិយាយរឿងឈ្មោះសុផាន់នេះសុំឲ្យដោះលែងលែងលែងលែងលែងលែងមានឲ្យបានឲ្យឲ្យឲ្យតសែកសែកហ្នឹងហើយសែកហ្នឹងហើយដោះលែងរៀបពីដល់ទៅបាទជួបហើយចេញបាទជួបដល់ហើយចប់តែដាក់សតត្រាក់ទេឲ្យស្អាតហ្នឹងហើយទៅបែរទៅក្បោង ណ៎គាត់ប្រាប់ចាំហើយតសែនឲ្យគេទៅគេដោះលែងពលឹងនឹងទៅវិញនោះគាត់ឲ្យសែនពេលសែនឲ្យគាត់ហ្នឹងដើម្បីសុំគេដោះលែងពលឹងពីដើមកគីហ្នឹងយល់ដល់ថ្ងៃនៅគាត់ហ្នឹងចាប់អស់ហើយហ្នឹងហ្នឹងហើយនិយាយពីខ្លួនគាត់អឺកូនខ្ញុំផនបានហើយឲ្យវាមុន100ថ្ងៃណាតាផន100ថ្ងៃខ្ញុំចង់វាឲ្យវានៅចាំជាមួយខ្ញុំ អូអញ្ចឹងទៅសែននេះកុំសែនឆាប់ឆាប់ឲ្យគេកុំចាំដល់100ថ្ងៃ100ថ្ងៃវាអត់ព្រមទេណាតើក្រោយតើក្រោយខ្ញុំនិយាយមកណាមកហ្នឹងនិយាយមកណាមកហ្នឹងមួយកចេះខ្ញុំជាខ្មោចខ្ញុំនិយាយមកណាមកហ្នឹងអូគេថាយើង គ្រប់សម្ដី គេក៏គ្រប់ដែរ ឥឡូវអញ្ចឹងឲ្យពលឹងឲ្យពលឹងភ័ណ្ឌមកវិញឲ្យពលឹងភ័ណ្ឌវិញឲ្យឲ្យ គេនិយាយផ្ដែ5ប្រពន្ធគេមកឲ្យភ័ណ្ឌមកវិញអញ្ចឹងនិយាយត្រូវគ្នាអស់ណាភ័ណ្ឌភ័ណ្ឌឥឡូវឯងចង់ផ្ដាំអីទៅប្រពន្ធឯងនិយាយមកហេពេលសែនហើយសុំគេឲ្យដោះលែង ពលឹងគូនេះឯងនឹងឲ្យមកផ្ទះវិញ ហើយកុំនៅចងកម្មចងពៀននឹងគ្នាទៀតយើងបានសែនយើងបាននិយាយតាមអ្វីដែលយើងសន្យាយអញ្ចឹងឲ្យគេនឹងដោះលែងទៅនិយាយទៅអាខាងនឹងឲ្យតែយើងនិយាយត្រូវលឿនទេចាអើឥឡូវសុំអីឥឡូវអត់អីទេចាំអ្នកគ្រូទើសផលប៉ុនឲ្យទៅដល់បង តិចក្តីច្រើនក្តីណាគ្រូនឹងអមោទនីទិសដល់បងណាបងណាហើយសូមឲ្យពលឹងបងទៅភូមិឋានដែលមានពន្លឺកុំឲ្យអាយុខ្លីដូចជាតិនេះទៀតសូមឲ្យកសលផលបុណ្យទាំងឡាយដែលកើតចេញពីសទ្ធាជ្រះថ្លានៃគ្រួសាររបស់បងហើយនឹងភរិយាបងដែលបងកំពុងឲ្យចូលនេះណាហើយនឹងគ្រួសារបងបានជូនបច្ច័យជូនធូបទៀនជូនតែស្ករប្រៃដល់អ្នកគ្រូឆុងស្នេតនៃការប្រសិទ្ធលោកនេះអញ្ចឹងសូមឲ្យអំណាចនៃកុសលផលបុណ្យដែលជ្រះថ្លានេះសូមឧទ្ទិសទៅដល់បង យមសុភ័ណ្ឌសូមឲ្យបងទៅកាន់សុគតិភពហើយសូមឲ្យអស់លោកដែលកំពុង តែចងពលឹងនៅដើម កគីនឹងអស់លោកណានិយាយត្រូវរូវគ្នាហើយជាមួយនឹងគ្រួសារគេអញ្ចឹងថ្ងៃសៅរ៍នេះគេនឹងដាក់មន់ដាក់ក្បាលជ្រូកឲ្យដាក់ស្រាថ្នាំឲ្យដាក់ទឹកសុទ្ធឲ្យអញ្ចឹងអស់លោកនិយាយហើយគឺត្រូវគ្រប់សម្ដី គេមនុស្សក៏គេគ្រប់សម្ដីដែរអញ្ចឹងអស់លោកជួយដោះលែងពលឹងវិញ្ញាណនេះទៅហើយកុំនៅចងកម្មចងពៀទៀតហើយសូមឲ្យអស់លោកក៏បានទទួលនៅការអមោទនីបុណ្យពីអ្នកគ្រូហើយឈប់ដើរទៅយកមនុស្សលោកទៀត កុំឲ្យគេបែកបាក់ពីគ្រួសារកុំឲ្យគេ មានការឈឺចាប់យើងក៏ឈឺចាប់គេក៏ឈឺចាប់ដែរណាគ្មានអ្នកណាកើតមកចង់ព្រាត់មនុស្សជាទីស្រឡាញ់ទេ តែវាបាបបនមានពិតកម្មពៀមានពិតវិញ្ញាណមានពិតពលឹងវល់វល់មានពិតអញ្ចឹងសូមអស់លោកណាបើនិយាយត្រូវគ្នាហើយអស់លោកកលែងដើមកគីដែលតែងតែយកមនុស្សលោកមិនដឹងប្រមាណអ្នកហើយទេអញ្ចឹងអស់លោកគួរតែឈប់ទៅកុំឲ្យគេព្រាត់ប្រាស់បងប្អូនកូនចៅគេទៀត ណាអញ្ចឹងសូមអមោទនាបនជូនចោះតិចក្តីច្រើនក្តីដល់អស់លោកណាហើយសូមឲ្យពលឹងយំសុភ័ណ្ឌសូមឲ្យអូន បានទៅកាន់សុគតិភពទៅភូមិឋានហើយសូមឲ្យកសលផលបុណ្យទាំងអស់នេះជួយហុំពាត់ជួយថែរក្សាទៅដល់អូនឲ្យអូនក៏មានអ្នកណាធ្វើបាប ពលឹងអូនទៀតហើយសូមឲ្យអំពើល្អទាំងអស់គ្នានេះសូមឲ្យឲ្យបានទៅដល់អូនកសលដែលម៉ែឪឧទ្ទិសនេះក៏បានទៅដល់អូនណាអូនណាណាគ្រូសូមអមោទនី អូនឯងចង់ផ្ដាំអីទៅប្រពន្ធផ្ដាំអព្រោះឥឡូវឯងចូលរូបប្រពន្ធឯងណាឯងផ្ដាំអអូយាយមកកាន់ដៃគ្នាជាលើកចុងក្រោយណាចាំមើលម៉ែតែដល់កូននៅផ្ទះចាំមើល ណោះកូនមីមកមកឲ្យប៉ាវាអោបទាគ្នានឹកកូន ខ្លាំងណាមុននោះអោបកូនណៃលើកចុងក្រោយអាភ័ណ្ឌអាណិតណាលោកអើយកម្ពីនោះឯងចង់ថាបកូនឯងជាលើកចុងក្រោយណាអូនតិចទៀតដល់ម៉ោងគេហៅឯងទៅវិញហើយ ហើយទៅចោះទៅបានសុកណាអូនណាកុំឲ្យជាតិក្រោយអូនឯងអាយុខ្លីចឹងទៀតសូមអូនឯងបាន ទៅភូមិឋានដែលល្អអោបអោបកូនឲ្យជាលើកចុងក្រោយទៅមកគ្នាលាណាតិចទៀតគ្នាចេញទៅហើយកូនអើណាថាអើកូនថាថាអើអីប្រាប់ថាចាំអញប្រាប់ពូនឯងពេលឲ្យចេញពីរូបកាយពូនឯងចាញ់ប្រាប់ឲ្យទៅនិយាយពេលចេញរូបកាយ គ្នាស្រឡាញ់ពុនកូនជាងជីវិតទៅទៀតអានេះរសារេស័យវាដាក់ឲ្យលេខវាគ្រោះឲ្យវាកម្មផងហើយវាអស់បុណ្យណាដល់ចឹងទៅដល់ចំណុចហ្នឹងគឺចាំយកវាហ្មងខាងផ្លូវលងិតហ្នឹង ពលឹងគាត់នឹងខាងផ្លូវលងិតខាងអ្នកនៅ ក្នុងដើមកគីនឹងគេយកពពួកខ្មោចព្រាវិសាចនៅដើមកគីហ្នឹងគេការចោះពលឹងពួកហ្នឹងមៀតគេធំណូអូអត់មានក្បាល គាត់ថាម្នាក់ទៀតអត់មាន ក្បាលទេទៅបាននិយាយមកគេហើយអស់ហើយទៅយកទៅសែនតាមគេប្រាប់ទៅគេលេងហើយពពួកនឹងវាឃ្លានវាអត់អីស៊ីចឹងទៅសែនដល់កន្លែងដើមកគីកន្លែងវាងាប់ហ្នឹងយកទៅសែនឲ្យគេដល់ គេដាក់បានស៊ីក្បាលជូរចាំគេដាក់ឲ្យគេដាក់តែផ្លែឈើឲ្យក្នុងខ្ញុំអត់ស៊ីទេអូអ្នកមកទៀតហ៎ធ្វើការក្បាលជូរអូថាទឹកស្រាថ្នាំទឹកសដាក់ថាឲ្យខ្ញុំឲ្យស្អាតបាទណ៎គេសុំឲ្យដាក់ថាហើយក្រៅកាទៀដាក់ថាគេអឺអាណិតគ្នាឥឡូវថ្ងៃសៅរ៍គេដាក់ឲ្យយើងកុំប្រេះបរា ឲ្យឲ្យទៅឲ្យស្អែកឲ្យទៅស្អែកខ្ញុំខ្ញុំខ្ញុំបាក់វាផ្លែហើយឈប់វាយវាកុំធ្វើមកពលឹងវាហ៎អត់មិនក្រែងគេសែនឲ្យហីអូមានន័យថាបើមិនទាន់សែននៅវាយគេទៀតវាយវាហូបធ្វើបាបគ្នាណាលោកចង់វាដូចសមនេះចង់វាដូចសមចាក់តាមមួយថ្ងៃនោះទៅព្រួយចាក់វា tao thứ ba kê tư người ta hô chiêm tam hồn chia tiền này à lời chè អូវាថាចងពលឹងវាបែរមកទៅត្បូងទៅផ្លូវហឹមតើឡើយអញ្ចេលេងបាយវាតែថ្ងៃសៅរ៍ដាក់ឲ្យហើយខ្ញុំឲ្យគេវាយវាថាកូនចៅខ្ញុំឲ្យតែអ្នកណាបើព្រលឹមអ្នកណាមកខ្ញុំឲ្យវាយអូឥឡូវចេះស្ដាប់អ្នកគ្រូឥឡូវទៅឥឡូវនិយាយត្រូវគ្នាឯតាថាគេយកអីទៅសែនអញ្ចឹងអស់លោកនឹងឈប់ទៅពាក់ពាន់មួយព្រលឹងអាភ័ណ្ឌនឹងទៀតលែងវាទៅ អូមានន័យថាគេធ្វើបាបវាតដែរធ្វើបាបខ្ញុំវេទនាជាវិទៀតអឺណ៎មីងអត់កូនយាយនេះនេះអ្នកនៅ ដាក់កើមកគីវាមកទៀតហ៎ឪពុកខ្ញុំចឹងដែរតែ ស្លាប់បាត់ហើយ ដល់អញ្ចឹងបានព្រលឹងវាវិលវល់វាខឹងណាណោចាំមកដាក់ឲ្យគេអូគេខឹងប្រពន្ធគេណោអាខ្មោចនេះខ្មោចដើមកគីនឹងវាខឹងប្រពន្ធវាអត់សែនអត់ធ្វើបន់ឲ្យវាហើយគេនឹងគេមានប្រុសថ្មីទៀត អូអាហ្នឹងខ្មោចហ្នឹងខ្មោចខ្មោចដើមកគីដែលយកកូនកងឯងនេះឥឡូវចេះបានហើយឥឡូវចេះអូចឹងមានគេប្រើអ្នកឯងនឹងឲ្យទៅយកអាសភ័ណ្ឌហ្នឹងគេដាក់ធំជាខ្ញុំទៀតអឺអាហ្នឹងពពួកពពួកពលឹងខ្មោចព្រីវិសាយធំធំចាក់ដងសតហាអូឲ្យគេដល់ផុតបងដេកវាឲ្យមានអ្នកដេកអូចឹងបានជិះចេះទៅ អូចឹងបានវាយោដែរខ្ញុំយកពីរនាក់ហឹមតែយកបានតែម្នាក់ព្រោះអានោះវាពេកផុតអាហ្នឹងជីវិតគេអត់ទាន់អស់អត់អស់ត្រូវអស់ដូចគ្នាទេអ្នកគ្រូពេកផុតអានោះវាពេកផុតពួកពួកខ្ញុំម្នាក់ឯងម្នាក់ឯងគឺយកបានឥឡូវឥឡូវចេះស្ដាប់អ្នកគ្រូណាឥឡូវឥឡូវឲ្យឲ្យអភ័ណ្ឌមកវិញឲ្យឈប់នេះកុំទៅយកគេអីកុំទៅយកគេអីបាបទៅអាណិតគេខ្ញុំ ឃើញគាត់ណាយកអភ័ណ្ឌនឹងប្រពន្ធអភ័ណ្ឌនេះចង់ស្គួតទៅនេះអូគេណាយកណ៎មកនេះផ្លូវល្ងឹតគេប្រាប់យើងណាគាត់ថាគាត់មិនមែនអ្នកចង់យកទេតែអ្នកធំជាងនឹងផ្លូវល្ងឹតខ្មោចព្រាយវិសាចនឹងគេចឹងហ៎ឥឡូវអញ្ចឹងចេញហើយចេញចេញនេះឲ្យឲ្យឲ្យឲ្យភ័ណ្ឌនិយាយអីមួយពុនវាជាលើកចុងក្រោយហើយហើយទៅយើងនិយាយត្រូវគ្នាថ្ងៃសៅរ៍គេដាក់ឲ្យហើយកុំកុំធ្វើបាបព្រលឹងវាទៀតណា ហើយកុំតែចងវានៅដើមកគីអីទៀតឈប់បើយើងយកគេហើយយកពលឹងគេហើយឥឡូវដោះលែងគេទៅគេទុកចិត្តយើងគេថាមនុស្សលងសំដីកលាស់លឿនអើខ្មោចអត់ជឿ គេថាសែនបានគេដោះលែង ហើយបើអត់ទាន់សែនគេអត់ជឿទេព្រោះហ្នឹងគេខ្មោចគេអញ្ចឹងហីនេះគាត់ប្រាប់ឯពេលទៅសែនយកគ្រូអាចារ្យទៅទិបនគាត់ថាទិបនដល់អ្នកដើមកគីហ្នឹងព្រោះគេត្រូវការរួចពីកន្លែងហ្នឹងដែរគេដូចត្រូវនេះចឹងអូអូឥឡូវអញ្ចឹងបានណាអញ្ចឹងនិយាយត្រូវគ្នាណាទៅអ៊ីអ៊ីនិយាយសន្យាថាអ៊ីធ្វើឲ្យគេណា ទៅសាយនៅកន្លែងដើមកគីដែលគេយកពលឹងកូនអ៊ីនេះនេះឆ្លោធាត់វាធាត់ពុនកូនវាក៏វាធាត់ដែរឪម៉ែក៏ធាត់បើខុយមិនថាអឺឃើញអត់នេះហ្នឹងគាត់ប្រាប់ខ្ញុំយកវាទៅដឹងតែមិនខ្ញុំមិនដឹងគ្នាដែរតែមិនគេគេគេគេប្រាខ្ញុំខ្ញុំមិនយកគេធ្វើបាបអឺគេបោះខ្ញុំចូលផ្ទះខ្លាចអូ គ្នាចង់ប្រាប់ថាយើងកុំបន្ទោសគាត់គាត់ក៏អត់មានបំណងដែរទេឥឡូវយើងនិយាយពីរឿងកឹមសាលរបស់គាត់ហ្នឹងវិញទេតែព្រោះបើខ្ញុំមិនយកគេសម្លុតគេបោះផ្ទះខ្លាចអានេះគ្នាប្រាប់ត្រង់គេយកប្រវត្តិចាក់ខ្លាខ្ញុំនេះចាក់ខ្ញុំម្ដងអាហ្នឹងព្រលឹងដែលគេអ្នកយកខ្ញុំអត់ទៅយកខ្ញុំមិនចង់យកទេឲ្យតែមានអ្នកធ្វើបុណ្យឲ្យខ្ញុំខ្ញុំរួចពីហ្នឹងហើយតែគ្នាក៏ចង់រួចពីហ្នឹងដែរគ្នាអត់ចង់ទៅយកមនុស្សទៀតទេ ឪពុកខ្ញុំឪពុកខ្ញុំព្រាយក្បាល8យកគាត់ទៅនោមដាក់ដើមលវាអូនេះគាត់នេះគាត់ចូលខមមិនណាគាត់ដាក់ថាពុកខ្ញុំព្រាយក្បាល8យកគាត់ ដោយសារគាត់ទៅនោមដាក់ដើមគេអានេះអ្នកគេនេះនោះបានតំណងចាប់តំណងឲ្យខ្សែនៅហូបໄວខ្សែខ្សែហើយអូយខ្សែខ្សែណាយ៉ាងម៉េច ឥឡូវគេនិយាយត្រង់ហើយនេះគេថាឲ្យតែយើងសែនគេដោះលែងព្រលឹងហើយហ៎គាត់គ្នានិយាយបាទហ៎ឥឡូវគេព្រមហើយណាអូវាបានអីនឹកឃើញសួរបំណត់កូនកូនឲ្យលើកបាយលើកណោះឲ្យបានអ របស់យាយណែហើយតាកូនប៉ែអត់មានបាច់ផលទេនឹងចាយខ្ញុំដាក់ទូរស័ព្ទកូនដែរហូតហ្នឹងមកពីឲ្យតែខ្ញុំរកបានខ្ញុំទៅឃើញកូនកូនអានេះគឺប្លែងវាមកវិញហ่ะហូបស៊ីហូបស៊ីឲ្យភ័ណ្ឌលើឯងចង់និយាយអីមួយឲ្យក្មេកម៉ែក្មេកឯងនិយាយមើល តែអញ្ចឹងកូនឯងទៅបានសុកណាទៅបានហើយអញ្ចឹង Thôi cho cho trên bị phun này cho Mớn Thấy thầy anh Dung là em hám thấy thầy Cảm ơn Mớn Thấy bà Dung pinh nâng cà thẹp pinh nâng nhận thấy Hả Về trên như thế Vậy ta thấy bà Dung ấy là em hám anh dây xe chồng tia lấy pinh đi chồng Ừ, cái nhận lần đây với châu với số với đăng thế mấy nhân vào đây con anh châu con anh nữa á ừ. នោះកូនឯងថ្វាយគុំអរគុណបារមីដែលលោកជួយបើកផ្លូវឲ្យទៅថ្វាយគុំកន្លែងគ្រូអ្នកគ្រូចានថាបាបបុណ្យមានពិតកម្មពៀមានពិតកូនហើយមិញព្រលឹងដែលនៅដើមកគីហ្នឹងដែលយើងមុនដំពងយើងបន្ទោសគេគេប្រាប់ថាគេក៏អ្នកអ្នកខាងផ្លូវល្ងឹតហ្នឹងគឺមានធំណាស់បជាគាត់ដែរឲ្យយកគេហើយបើអត់យកគេលើកគ្នាបោះផ្ទះខ្លាញ់គេយកគ្នាវាយធ្វើបាបវាយដូចតែបន្តគ្នាអញ្ចឹង ដល់អញ្ចឹងគ្នាមានតែចង់យកមនុស្សលោកអីអាហ្នឹងផ្លូវលងឹតទេផ្លូវលងឹតហ្នឹងណាអឺនោះកណៃចងសក់ហ្មូនចងសក់អឺសូមព្រលឹងអូនទៅបានសុខណាអូនណាណែកាន់កាន់យ៉ាងសិនកាន់យ៉ាងសូមអូនបានសុខនឹងហើយអ្នកគ្រូអរគុណបិទឡាយត្រឹមប៉ុណ្ណេះអរគុណជូនបុណ្យដល់អ្នកទាំងអស់គ្នាស្មើស្មើគ្នាហើយជូនពរដល់គ្រួសារទាំងអស់គ្នាសូមឲ្យបានសុខណាសូមឲ្យសុខចម្រើនទាំងអស់គ្នា